បាក់ទឹកចិត្តក្រោយសម្រាលមកពីមូលហេតុអ្វីឲ្យសញ្ញាអ្វីខ្លះក្រោយសម្រាលកូនរួចស្រីស្រីមួយចំនួនបែរជាមានបញ្ហាផ្លូវចិត្តផ្លាស់ប្ដូរទាំងអារម្មណ៍ផ្លូវចិត្តផ្លូវកាយនិងអាកប្បកិរិយាពិសេសស្រីស្រីដែលមានកូនដំបូងខ្វះបទពិសោធន៍ក្នុងការចិញ្ចឹមបីបាច់កូននេះជាការលើកឡើងរបស់លោកស្រីវិជ្ជមនិតពឹងជុតិមានាយិកាសេវាកម្ម clinic រ៉ាចំពោះមូលហេតុដែលធ្វើឲ្យស្ត្រីជួបវិបត្តិផ្លូវចិត្តក្រោយសម្រាលកូនរួចថ្មីថ្មោងលោកស្រីវិជ្ជមនិតបានបញ្ជាក់ថា បញ្ហាមកពីកត្តាសំខាន់ពីរយ៉ាងគឺផ្លូវចិត្តនិងផ្លូវជីវសាស្ត្រក្នុងនោះរួមមានការប្រែប្រួលអរម៉ូនជីវភាពខ្វះខាតមុខក្រោយកូនធ្វើទុកសម្រាប់មិនបានគ្រប់គ្រាន់សម្ពាធក្នុងការមើលកូនមិនមានអ្នកជំនួសដៃជើងឬក៏ទំនាក់ទំនងប្តីប្រពន្ធលែងផ្អែមល្ហែមដូចមុនលោកស្រីវិជ្ជបណ្ឌិតបានបន្ថែមទៀតថាស្រីស្រីភៀកច្រើនជួបអាការៈបាក់ទឹកចិត្តតែក្នុងរយៈពេល3ខែដំបូងប៉ុណ្ណោះដោយសារតែកូននៅតូចពេកត្រូវមើលថែទាំកូនទាំងយប់ទាំងថ្ងៃ អ្នកខ្លះរកតែពេលគេងក៏មិនបានញ៉ាំក៏មិនត្រង់មាត់ទៀតប៉ុន្តែចំពោះស្រីស្រីដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរគំនៅអូម្លាយ UA លោកស្រីវិជ្ជបណ្ឌិតបានផ្ដល់ដំបូងមានឲ្យសុំជំនួយពីអ្នកផ្ទះពិសេសស្វាមីឬបញ្ញាប់ទៅពីគ្រោះជាមួយគ្រូពេទ្យចិត្តសាស្ត្រដើម្បីឲ្យស្ថានភាពផ្លូវចិត្តប្រសើរឡើងវិញម៉ាក់ម៉ាក់ដែលសម្រាកូនរួចងាយប្រឈមនឹងជំងឺបាក់ទឹកចិត្តណាស់ដូច្នេះដើម្បីកាត់បន្ថយបញ្ហានេះ ស្វាមីគួរតែជួយសម្រាលកិច្ចការឲ្យប្រពន្ធខ្លះដូចជាជួយមើលកូនធ្វើកិច្ចការងារផ្ទះខ្លះខ្លះជៀសវាងការដាក់បន្ទុកបន្ថែមនៅលើភរិយាសញ្ញាបាក់ទឹកចិត្តក្រោយសម្រាលដំណាក់កាលស្រាលបាក់ទឹកចិត្តក្រោយសម្រាលដំណាក់កាលស្រាលមានរយៈពេលតែ2ទៅ3ថ្ងៃឬទៅ1សប្តាហ៍ឬ2ខែបន្ទាប់ពីសម្រាលរួចអារម្មណ៍ងាយប្រែប្រួលថប់អារម្មណ៍សោកសៅឆាប់ខឹងមានអារម្មណ៍ធុញថប់យំ កាត់បន្ថយការផ្ដោតអារម្មណ៍មិនឃ្លានគេមិនលក់សញ្ញាបាក់ទឹកចិត្តក្រៅសម្រាលដំណាក់កាលធ្ងន់ធ្ងររោគសញ្ញាច្រើនតែកើតមានក្នុងរយៈពេលប្រមាណសប្តាហ៍ដំបូងបន្ទាប់ពីសម្រាលកូនប៉ុន្តែអាចចាប់ផ្ដើមមុនពេលមានផ្ទៃពោះឬក្រោយមក រហូតដល់1ឆ្នាំ បន្ទាប់ពីសម្រាលកូន ផ្លាស់ប្ដូរអារម្មណ៍ធ្ងន់ធ្ងរយំខ្លាំងមិនសូវស្និទ្ធស្នាលជាមួយកូនដកខ្លួនពីក្រុមគ្រួសារនិងមិត្តភ័ក្តិ